ភាពខុសគ្នារវាងកូនក្អួតនិងកូនក្អែប៉ាម៉ាក់ត្រូវចេះសង្កេតអ្នកមានកូនតូចប្រកាសជាដឹងនិងឧស្សាហ៍ឃើញកូនក្អែនិងក្អួតទឹកដោះចេញមកវិញជាមិនខានប៉ុន្តែប៉ាម៉ាក់ភិកច្រើនបែងចែកមិនដាច់នោះឡើយថាមួយណាក្អួតនិងមួយណាក្អែព្រោះវាមានពណ៌ដូចដូចគ្នា លោកវិជ្ជបណ្ឌិតហាងរតនាឯកទេសជំងឺទូទៅ បានដឹងថាការបែងចែកមិនដាច់បែបនេះនាំឲ្យអាណាព្យាបាលមានភាពភ័យព្រួយចំពោះកូន ខណៈដែលកូនក្អួត គឺជារឿងធម្មតាដូចនេះលោកវិជ្ជបណ្ឌិតបានបែងចែកឲ្យដាច់នៅអាការៈក្អួតនិងក្អែរបស់ក្មេង1ក្អួត ក្រពះដំណើរការមិនល្អ មានបញ្ហាក្រពះនិងពោះវៀនមានក្លិនមិនល្អក្អួត មានសម្លេងខ្លាំងនិងមានលាយជាតិអន្ទិលអន្ទិលមកជាមួយ កាកសំណល់លាយទឹកប្រមាត់2ក្អែកក្រពះនៅតូច មានធំក្លិនជូរ